ជាប់ជាប់អា file សិនយក file មេរៀនដាក់ចូល ទៅ ក្នុងនេះសិន ហើយក្រៅពីនោះមានចម្ងល់អីផ្សេងទៀតមេរៀនយើងយើងចិត្តដល់ថ្ងៃប្រឡងឆមាសណាចិត្តហើយលោកគ្រូចិត្តសល់ថ្ងៃចប់ហើយចឹងសរុបមកវិញមើលចេះបានអីខ្លះហើយហឹមខ្ញុំហាត់ពេលច្រើនខ្ញុំធ្វើនៅកុំព្យូទ័របានទៅពេលធ្វើដៃរៀងដូច អាប្រឡងសៀតដៃទេណាជួយអត់ឆ្ងាយទេរៀនទី6នឹងតិចផង បានអត់លោកគ្រូពួកអីអរូបមន្តនឹងខ្ញុំអត់ចេះអូខេអត់អីទេខ្ញុំគូ ទៅមកព្រឹកហ្នឹងរ៉ាន់មកពី មើលថ្ងៃមុន ទី1ទី2ទី2ទី3អីនេះហើយអាហ្នឹងស្រួលស្រួលទេ បើគ្រាន់តែថានេះបើនៅក្តារគៀនទៅស្រួលគូបញ្យលដែរតែពេលយើងនៅក្រៅអញ្ចឹងពិបាកប៉ុន្តែយើងព្យាយាមតាមដានបន្តិចធ្វើម៉េចបើយើងស្ថានភាពមិនអំណោយផលហើយនៅប្តេកផ្ដួលក៏មិនកើតដែរអញ្ចឹងតតែតាម ស្ថានភាពជាក់ស្ដែងប្រឹងប្រែងតាមលទ្ធភាពចេះបានបណ្ណាយកប៉ុណ្ណឹងចាំបាត់ file បណ្ណាបាត់ណាលោកគ្រូដំហើយជួយសានអស្លាយមេរៀនចូលក្នុងក្រុមឲ្យផងការរបស់លោកគ្រូគ្រូផ្ញើឲ្យយូរហើយតែតាំងពីដំបូងតាំងពីដំបូងរឿងសំខាន់មែនទេលោកគ្រូចាំវិញឆែកមកម្ដងទៀតលោកគ្រូអរគុណច្រើន មកដល់ថ្ងៃនេះបានទៅតែសួររអាហ្នឹងវាជ្រុលហើយហ្នឹងលើសនឹងចូលដល់ដំណាក់កាលលើសហើយ លោកគ្រូខ្ញុំអត់ឃើញផងអត់មាន file មេរៀនទេលោកគ្រូមានតែ file អឺអត់មានណាមានតែ file នៅ YouTube វីដេអូហ្នឹងវីដេអូ file មេរៀនគ្រូសានឲ្យតាចូលមើលនៅក្នុង file ហ្នឹងហើយគ្រូគ្រូប៉ុនអត់ទេគ្រូក៏សិនឲ្យអស់ហើយនៅនៅក្នុង Microsoft Team ហ្នឹងគឺគឺគ្រូដាក់ Microsoft Team អឺ material នៅក្នុងនឹងគ្រប់ថ្នាក់ទាំងអស់ ចឹងណាយើងចេះទៅរកមិន real ទៅឃើញមានហើយมันអត់ទេអូនេះសតាមវេរៀន សាសមើលឃើញទេពូយើងឃើញទេលោកគ្រូឃើញលោកគ្រូឃើញស្លាយហ៎បាទលោកគ្រូឃើញហើយនេះស្លាយខ្ញុំអត់ឃើញទេលោកគ្រូអត់ឃើញដែរលោកគ្រូឃើញទេតា ឃើញទេលោកគ្រូអូខេ slide ចឹងមើលបានអរគ្នានេះអាមេរិកអាលំហាត់ទី1ដេញវាដេញឡើងណានេះ170មធ្យមរបស់វាគឺប៉ុណ្ណេះ បើគូបញ្យល់កន្លែងហ្នឹងបន្តិចកន្លែងហ្នឹងគឺ slide show ចំយ៉ានេះកុំព្យូទ័រថ្មីហ្នឹងហៅកន្លែង edit មិនឃើញ កន្លែងនេះវារត់ពីមធ្យមបើមធ្យមរបស់យើងគឺ20 20 240ណាមធ្យមហ្នឹង240នេះ240អានេះ deviation គឺ60ដល់ពេលទិន្នន័យដែលគេរកដំបូង គេគឺជាទិន្នន័យដែលនៅក្រោម240មធ្យមត្រង់ x ស្មើប៉ុណ្ណឹងវាត្រូវគ្នាជាមួយនឹង1របស់យើងគឺស្មើ0 អានៅនៅលើ បតតសិតចឹងនៅលើបតតសិតគឺស្មើសូន្យលឺអត់ពួកយើងលឺអត់ក្មេងយំអត់ដូចខ្លាំងជាងគ្រូអីដេកអត់ដេក Baca <laughs> <laughs> aja. Việt cầu tạp đang là mà mà chạm tịch mà vậy chứ លេបនេះតែរវល់មែនតើថ្ងៃហ្នឹងតែអីទេហើយតែបានហើយតែបានជួបគ្នាដោះស្រាយលំហាត់នេះជារឿងមួយល្អសម្រាប់យើងហ្នឹង គឺពងឆ្ងល់ដែរគ្នាយើងទៅតែថ្ងៃនេះទៅតែនេះណាទៅតែសួររកឯកសារនេះហើយរៀនខាងចប់ហើយហ្នឹង mm <laughs> ok ta ឥឡូវតាមទាំងអស់គ្នាតែមីនេះវាទៅជា import វាអត់ full នឹងតែមូលហេតុអី Hello ទាំងអស់គ្នាលើគ្រូហ៎លើលោកគ្រូលើលើលោកគ្រូលើអូខេដាក់ចឹងអឺទី1វាជាមធ្យមដែលគេរករមធ្យមដែលដែលនៅក្រោម ក្រោមមធ្យមចំនួន17នេះគឺក្រោមមធ្យមនៅផ្នែកខាងឆ្វេងនៃរូបភាពនៃរូបកណ្ដឹងអញ្ចឹងណាកន្លែងហ្នឹងគឺនៅនៅនៅខាងក្រោមខាងឆ្វេងអញ្ចឹងខាងឆ្វេងបើសិនជាកើតរកឃើញសិនឃើញអវិជ្ជមានចំណុចនេះបាទហើយចំណុចទី2គឺជាតម្លៃ ដែលនៅចន្លោះគេចង់បានណាគេនៅចង់បានចន្លោះពី17នៃ170ទៅដល់240ពេលដែលយើងទៅមើលតារាងឃើញចន្លៃហ្នឹងហើយនេះលំហាត់ទី2ហ្នឹងគឺ អត់ទៅរកទេ ជារកទី1ហើយហើយពេលដែលទៅរកទី1គឺឃើញអាទី2ហើយតម្លៃដែលយើងទៅរកអាទី1នេះគឺជាតម្លៃទាំងឡាយណាដែលនៅចន្លោះពីមធ្យមទៅចំនួន ដែលគេរកអញ្ចឹងពេលដែលយើងទៅរករកឃើញចន្លោះនេះរកឃើញចន្លោះនេះ ហើយរួច យើងរកឃើញចលនានេះរួចយើងទៅយកដកជាមួយនឹងអឺកន្លះដកជាមួយនឹង0.5000ហ្នឹងណាយកទៅដកទៅឃើញណាអញ្ចឹងអឺឃើញចម្លើយនឹងឯងឃើញចម្លើយទី1ដល់ពេលទី2គឺចន្លោះដែលគេរក ដែលយើងទៅមើលតារាងហ្នឹង ដែលយើងយកមកដកហ្នឹងអញ្ចឹងរកទី1ឃើញហើយទី2ណាបាទ ដោយសារវាយកតែដកនឹងមកជាហៀងពីពីពីមធ្យមមកចំនួនដែលយើងរកពួកយើងរករកឃើញនៅក្នុងតារាងជាងទី2អត់ចាំបាច់រកទេគ្រាន់តែថាមកថាតម្លៃប៉ុណ្ណេះគូរូបគូអីដាក់មកអាហ្នឹងយើងគិតអឺចំណុចទី3ប្របាប់ទី3គឺចន្លោះពី240ទៅ350 240ទៅ350អញ្ចឹងវាលើមធ្យម លើមជ្ឈមសិតចេញសញ្ញាវិជ្ជមាននេះនេះមជ្ឈមវាប៉ណ្ណេះសិតចេញសញ្ញាវិជ្ជមាននៅភាពវាជាកលាផ្ទៃនៅ ផ្នែកខាងស្ដាំមជ្ឈមហ្នឹងកន្លែងហ្នឹងហើយរួចតរតើមើលចន្លោះកញ្ញាទៅឃើញចន្លោះពី240ទៅ300អាណិតស្មើម៉ានយកមកកញ្ញាឃើញរួចទៅរកតារាងតារាងទៅឃើញកន្លែងហើយ អានេះតម្លៃអាទី4នេះកលឹះអាទី4នេះគួរសមណាទី1ទី2ទី3យើងអាចរកបាន ទី3និងទី2ហ្នឹងប្រហាក់ប្រហែលគ្នាដូចគ្នាណាព្រោះគាត់ណាមួយខាងអវិជ្ជមានណាមួយខាងវិជ្ជវិជ្ជមានទេតែប៉ុណ្ណឹងដល់ពេលអាខាង អាទី4អាទី4នៅនៅមួយខាងម្នាក់ នៅម្ខាងម្នាក់នៃចន្លោះរវាងមធ្យមទាំង200ជាមួយអញ្ចឹង200នៅចន្លោះនេះវានៅក្រោម240ហើយអានេះនៅលើ200អេនៅលើ240អាមួយ ក្រោម240អាមួយលើ240អញ្ចឹងយកយកអីធ្វើអីអាហ្នឹងអញ្ចឹងអាហ្នឹងកលឹះរបស់វានេះយកអានេះមកកណនីអាទី យកអាទី2ចេះកណនីទីអានីឃើញទេដល់ពេលអាទី4គឺយើងមិនអត់ដែរណាកលឹះរបស់វាគឺអាអា200នេះរកមកខាងមកខាងទៅយកមកបូកបញ្ចូលគ្នាទៅឃើញចំនួន200ទៅ200 230ហើយយល់កន្លែងហ្នឹងឯងអេម៉ៅកន្លែងហ្នឹង លំហាត់នេះបាក់យល់ឬគ្រូហ៎អាណាបាក់យល់លំហាត់ហ្នឹងមកបាក់យល់អីអា200គេឲ្យយើងរនេះកលឹះអាទី2ឲ្យយើង រ ពី170ទៅ240អញ្ចឹងណាហើយអាទីអាទី3គេឲ្យយើងរ ពី240ទៅ350ឃើញអា240នឹងមធ្យមអត់វាមធ្យមវាមើល កុំព្យូទ័រនេះដល់ពេលវាអត់ដាក់វា full screen ហើយវានៅតែ slide show ហើយវាអត់ដាក់ថាស្បាទៀតអត់អី edit គូបានទៀត slide ហ្នឹងបើវាបានអត់ហើយនេះឥឡូវគូនិយាយបងទៅនិយាយពី240ឯង ពី200យើងថារអាហ្នឹងកលឹះរបស់វា គឺយើង200នេះតរចន្លោះពី200ទៅ240ពី240ទៅរពី300បូកបញ្ចូលគ្នា បានបាន ឃើញចន្លោះពីនេះ ពី200ទៅ3 300វាខុសតតួលេខបន្តិចទេ អាលំហាត់ទី1អាលំហាត់ទី2និងអាលំហាត់ទី3ហ្នឹងវា ខុសគ្នាតើតួលេខទេជាមួយនឹងអាទី4អាទីបូកអាទី2អាអាទី2បូកអាទី3ចេញអាទី4កលឹះវាលំហាត់ហ្នឹងណាយើងរកលំហាត់ទី4បានតតែយើងប្រើវិធីសាស្ត្រអាទី2លំហាត់ទី2មួយសិនបន្ទាប់មកបានប្រើលំហាត់អាទី3 បន្ទាប់មកបានយកមកបូកបញ្ចូលគ្នាប៉ុន្មានឃើញចន្លោះនេះយល់ទេធានីអត់មាន អ្នកឆ្លើយទេលោកគ្រូមានលំហាត់គំរូលោកគ្រូអត់លំហាត់គំរូចាំឲ្យគិតសិនលោកគ្រូ មកឥឡូវនេះ solution ទី1 solution ទី2 solution ទី3ស្រួលទេឥឡូវមើលតែតួលេខខុសខ្លះបន្តិចតែគ្រូមិនបានកែរាប់ឆ្នាំហើយមិនហើយចោលហើយនេះលំហាត់ទី2ឲ្យ ដំណោះស្រាយណារក total call ដែលធ្វើឡើងក្នុងចន្លោះពី200 100 170ទៅ240ហ្នឹងលំហាត់ទី2ចឹង x នៅចន្លោះ170ទៅ240ណា x ប៉ុណ្ណឹងតាមរូបមន្ត z ស្មើនឹង x ដក1ចែកជាមួយនឹង standard deviation យកមកចែកនេះទៅឃើញហ្នឹងដែរណាខុសលៀងក៏លៀងអីបានកាយណាអញ្ចឹងយើងមើលតែក្បួនទៅបានហើយតួលេខត្រូវមិនត្រូវនៅក្នុងនេះ កុំខ្វល់សំខាន់យើងធ្វើឲ្យត្រូវក្បួន x ស្មើប៉ុណ្ណេះនាំឲ្យ z ស្មើ0អញ្ចឹងតម្លៃ probab នៃ x តាម probab x នៅចន្លោះពី170ទៅពី240ជាមួយនឹង probab នៃ z នៅចន្លោះពីដក1.17គ្នាយើងរក16 z នៅចន្លោះពីដកដក1.17ទៅ0 Z មួយអាកន្លែងនេះបើសិនជា Z ហើយ Z អានេះ0មួយឲ្យ Z x មធ្យមរបស់ x ហ្នឹងវាស្មើគ្នាជាមួយនឹងអា0អញ្ចឹងជាទូទៅគឺអញ្ចឹងទៅរកគឺកណេះអញ្ចឹងគេសរសេរ probability នៃ x នៅចន្លោះពី170ទៅ240វាស្មើគ្នាជាមួយនឹង probability ចន្លោះពីដក1ទៅ7ទៅ0 តែហ្នឹងឯងពួកយើងតន់តន់ឆ្លើយកុំអុយហេឡូតន់ខ្លះខ្លះលោកគ្រូតន់ខ្លះខ្លះឥឡូវមើលអង្គុយមើលតិចសិនមើលចឹងឥឡូវមើលមើលមើលអស់សិនចាំលំហាត់ទី1លំហាត់ទី2ទី3ហ្នឹងមើលអស់សិនឥឡូវអង្គុយមើល5នាទីទៅណា ទុយមើលសិនណាចាំគ្រូនិយាយតាមក្រោយលំហាត់ទាំងទាំងមួយទាំងពីរនេះប៉ិនខុសតួលេខកតុយកតុយចុងក្រោយអីកុំកុំ concern ណាដោយសារគ្រូអត់បានកែទេប្រាប់ឲ្យហើយទៅនិយាយថាអីខ្ញុំយកមកចែកទូទាត់ទេឃើញចំណុចខុសកន្លែងនេះកន្លែងនេះខុសខុសតួលេខជាក់ស្ដែងវាខុសបានកែទេលោកគ្រូកន្លែង x ស្មើ240នាំឲ្យសិតស្មើ0ហ្នឹងធ្វើមិនបានសិតស្មើ0លោកគ្រូ គឺវាស្មើ0ចំណិចស្មើ0ចំណិចឯកន្លែងហ្នឹងណាចឹងអសិតហ្នឹង0រហូតមែនលោកគ្រូទេសិត0នៅចន្លោះហ្នឹងនៅគណៈពេលដែលអិចមធ្យមរបស់មធ្យមរបស់អិចហ្នឹងស្មើគេគេប្រើមធ្យមគឺវាស្មើ0ចំណិចត្រង់ចំណុចនេះអញ្ចឹងបើមធ្យមគេថាមានមានន័យថាយើងអត់យល់ពី standard deviation អឺ នេះមីនម៉ូតមេយ៉ានស្មើគ្នាណានេះអានេះ50អានេះ50ចន្លោះរបស់វាគឺតារាងវាអានេះ50អានេះ50មួយនៅកន្លែងនេះ z គឺនៅកន្លែងនេះតម្លៃមួយ ដែលគេ ប្រាប់ គឺនៅចំចំណុចកដាលវាត្រូវគ្នាជាមួយនឹងតម្លៃ z ដែលនៅចន្លោះពីហ្នឹងទៅមើលជាឃើញរូបហ្នឹងណា ទៅវាស្មើ0ចំណិចអានេះរត់លើ0អានេះរត់រត់ទៅលើតន័យធម្មតា 1x ដល់ពេលយើងទៅររ z z នៅចន្លោះហ្នឹងគឺ វាដើរដើរចាប់ផ្ដើមចេញពី0មកអញ្ចឹងមកស្ដាំគឺ1 2 3ខាងស្ដាំវិជ្ជមានមកទៅឆ្វេងគឺអវិជ្ជមាន z ដល់នេះមើលមកលំហាអាហ្នឹងលក្ខណៈនៃ z នៅបំណែកចែក normal ហើយ probab នៃ x តូចជាង1ស្មើគ្នាជាមួយនឹង probab នៃ x ធំជាង1ស្មើកន្លះនេះមកជាហៀងខាងនេះកន្លះមកជាហៀងខាងនេះកន្លះពុះពុះជា2ពុះបន្ទាត់ហ្នឹងជា2ឃើញកន្លះអានេះកន្លះហ្នឹងរូបរូបហ្នឹងអញ្ចឹងកន្លះនេះគឺស្មើ0ជាព្រមបន្ទល់ប្រសពគ្នារវាង វិជ្ជមាននិងអវិជ្ជមានរបស់ z នេះគឺជាមួយទូលេខធម្មតាអញ្ចឹងតម្លៃ240ហ្នឹង វាត្រូវគ្នាជាមួយនឹងតម្លៃ z ស្មើ0ចំណុចនេះកន្លែងហ្នឹងណាចាំ mean z ស្មើ0 standard deviation ស្មើ1នេះលំហាត់វាមេរៀនវាអញ្ចឹងអូខេចឹងត្រង់ចំណុចនេះគេថាមធ្យមរបស់វាគឺស្មើ240អញ្ចឹងសិតស្មើ0ណា តោះមើលបន្តទៀតទៅមើលអស់ចប់សួរក៏បាន មើលលំហាត់អាចមិន លោកគ្រូឆក់0.37 83ហ្នឹងនឹងយើងយកណាបូកណាលោកគ្រូបានចេញចម្លើយចម្លើយហ្នឹងនេះទៅមើលតារាងទៅមើលតារាងសឹកស្មាតសូនណាទៅមើលតារាងកលាស់ z អាហ្នឹងមិនមើលឃើញ z ស្មើជាមួយហ្នឹងដល់ 1.17យើងចិត្តតែមើលតារាង1.17ទៅក៏បានដែរលោកគ្រូខ្ញុំសុំសួរមួយអឺដល់ពេលសិតទៅជាងសូនយើងមើលតារាងផ្សេងនេះលោកគ្រូ តូចមិនដែរមើលតារាងតែមួយក៏អត់ខុសដែរឲ្យចេះមើលមើលអវិជ្ជមានក៏បានក៏បានកលាស់ដូចគ្នាសំខាន់គឺយើងចេះយកមកបូកដកមួយខាង ដឹងកលាស់មួយខាងទៀតដឹងកលាស់ឬក៏មួយខាង50%មួយខាងទៀត50%អញ្ចឹង យើងមើលមកក៏អត់ចោលជាបញ្ហាដែរកាន់តួលេខថារវាងទៅលើតារាងហ្នឹង យើងទៅមើលទៅឃើញបូកដោយលំហាត់ទី1លំហាត់ទី1ពេលដែលយើងទៅរកគឺតម្លៃ Z 1.17ទៅរកមើលតារាងឃើញមើលតារាងឃើញតួលេខនឹងចាក់ហើយដែលគេរកនេះ តម្លៃតម្លៃវាគេថារតម្លៃអីទាំងឡាយណាដែលតូចជាង170ចឹងចាប់ពី170ចុះទៅឆ្វេងឆ្វេងដៃណាណាឧទាហរណ៍ថាគូនេះគូតាំងគូតាំងកន្លែងនេះ150ហើយអឺឧទាហរណ៍លំហាត់ជើង200 240ណាកន្លែងនេះមើលកន្លែងនេះ240ដល់ពេលដែលយើងទៅរទៅរឃ នៅកន្លែងនេះតាមច្បាស់240ហើយយើងទៅរករតម្លៃ200អ170 170នៅខាងឆ្វេងដៃប៉ុន្តែពេលដែលគេរកគេអត់រកកន្លែងហ្នឹងទេមិនត្រឹមតែគេរកឧទាហរណ៍គូឧទាហរណ៍តាមលេខនេះចុះឲ្យចំណុកចំណាំ អានេះ240អានេះ7ដល់ពេលរករកអានេះនេះខាងនេះទេតម្លៃអីទាំងឡាយនេះដែលតូចជាង2 170ទៀតណា170ទៀតតូចជាង170គឺនៅខាងនេះដល់ពេលយើងទៅមើលតារាង មើលឃើញតារាងពីចន្លោះនេះទៅចន្លោះនេះនេះពីចន្លោះនេះទៅចន្លោះនេះ បើយើងធៀបមួយតារាងទៅមើលពីតម្លៃ Z ពី0ចំណុចដែលយើងរកអញ្ចឹង Z នៅ Z នៅចន្លោះហ្នឹងវាស្មើជាមួយនឹងតម្លៃហ្នឹងទៅមើលទៅឃើញតារាងឃើញតារាងពេលឃើញឃើញនៅក្នុងចន្លោះនេះចន្លោះហ្នឹង ប៉ុន្តែគេលំហាត់ទី1គេរកគេរកនៅខាងឆ្វេងដៃអញ្ចឹងយើងត្រូវយកកលាស់មកដកជាមួយនឹងតម្លៃដែលយើងឃើញអាហ្នឹងលំហាត់ទី1យើងរកឃើញនៅក្នុងតារាងនេះអញ្ចឹងលំហាត់ទី1គេដោះស្រាយអញ្ចឹងនេះយកតម្លៃកលាស់នេះទៅដកជាមួយនឹងតម្លៃដែលគេរកដែលសិតនៅចន្លោះពីដក1.17ទៅ0សិតនៅចន្លោះពី17.0ណាដកកលាស់ចេញនេះតម្លៃ x ដែលគេចង់បាន គឺ x តូចជាង 170ហ្នឹង x តូចជាង170គឺមកប៉ុណ្្នឹងឯងណាអូខេហើយដល់ពេលដកទៅនេះយកកលាស់នេះដកចេញវាសល់អាជាងខាងឆ្វេងដែលយើងចង់រកហើយហើយគេថាតារាងគេផ្អែកតាមតារាងគេរកឃើញតម្លៃ z នៅចន្លោះនេះស្មើជាមួយនឹង37.83ហ្នឹងអញ្ចឹងនាំឲ្យតម្លៃនៃ probab មួយនឹងកន្លះដកជាមួយនេះ37.83ណានេះ 12%ណាអានេះក៏ដូចគ្នាចរប៉ុន្តែគេ117ទៅអា170ទៅ x នៅចន្លោះពី170ទៅតែអញ្ចឹងនេះគេទៅរកឃើញ x នៅចន្លោះ100ទៅ240ស្មើជាមួយនឹងតម្លៃសត្វស្មើដែរអញ្ចឹងទៅមើលតារាងគឺតម្លៃនេះណាតម្លៃនេះអូខេហើយ ណាច់ទៀតពួកយើងណាយ៉ាដេទី តោះតោះមានអីសួរទៀតអត់មែនទេលោកគ្រូតែអត់សូវចេះមើលតារាងចាំតិចទៀតគ្រូឲ្យមើលតារាងតោះមានអ្នកផ្សេងទៀតឆ្ងល់អាលំហាត់ហ្នឹងទីទី2ទី3មើលទៅ មើលកលឹះណាស់ឆ្ងល់ឲ្យអស់សិនចាំទៅ មើលតារាងទាំងអស់គ្នា មិនដែរលោកគ្រូអសុំឲ្យលោកគ្រូបញ្ចូលឡើងខាងក្រោមអាច use appendix នឹងក្រោម use appendix D អានេះនៅក្នុងសៀវភៅគេគេដាក់សម្គាល់ថា ទៅមើលតារាងអត់ទេលោកគ្រូនឹងអាឡៃ240មិនមិន ទុកជាង330 x 330មកលោកគ្រូ x នៅចន្លោះពី3 240ទៅ350បាទ350អីអាហ្នឹង350លោកគ្រូអូខេ x នៅចន្លោះហ្នឹងមានន័យថាវាជាពីរតម្លៃមធ្យមត្រូវ0ដូចគ្នាហ្នឹង នេះ x ស្មើ x ស្មើនឹង z ស្មើ0ហ្នឹងមធ្យមរបស់វាឲ្យតែមធ្យមត្រង់ចំណុចកន្លែង x ហ្នឹងគឺ z ស្មើ0អាហ្នឹងទៅ គូតារាងទៀតណាទៅគូតារាងគូ bell shape ហ្នឹងគូ bell shape ហ្នឹងគូអាហ្នឹងហើយដាក់ដៅដៅមកឲ្យតែយើងគូ កុំព្យូទ័រនេះវាអត់នេះណាព្រោះគូមិនកើតទេរហូតដង ដាក់អាកុំព្យូទ័រចាស់នោះវាកើតអានេះវាពេល slide show ទៅ វា អត់បាំង taskbar វាអត់តម្លាក់អា Windows 10នេះគេទៅមកពីអីវាណាវាអត់ full screen ពេញហ្មងណាបាច់មកពី Windows នោះគ្រូ ហ្នឹងហើយបើគ្រូតែ slide show វា full អស់ហើយវាលេងចេញនិយាយមកថាស្បានធ្លាក់ក្រោមបាត់ហើយតែលោកគ្រូតែបើសិនជាតែបើសិនជា Windows 11ចេញមកពេញហ្មង Windows 10ដោយគេតឡើងថ្មីនេះមកមិនសិនថ្មីតែវាចេញរកកន្លែងគឺមិនឃើញឥឡូវទ្រាំសិនណាយើងចា អឺហ្នឹងមានគូជែកគេមកពីណានេះ x នៅចន្លោះពីនឹង មានន័យថាកន្លែងនេះគឺស្មើ0 z ណា z ស្មើ0ហើយតម្លៃនេះគឺ ជាតម្លៃដែលត្រូវរកអញ្ចឹងតាមរូបមន្ត z x ដក1ចែកជាមួយនឹង standardization យើងរកឃើញឃើញប៉ុណ្ណឹងឃើញតម្លៃហ្នឹងអញ្ចឹង ច្រឡំអញ្ចឹងត្រូវទៅសេក្បួនយើងពេលយើងដោះស្រាយត្រូវសេក្បួនអញ្ចឹងដោះស្រាយលំហាត់តែគេរទៅសេតាមក្បួនហ្នឹងឃើញគ្នាយើងធ្វើបានទេតាណាប៉ិនដឹងថាពូមិនបានឆែកមើលគ្រប់គីឡូច្រឡំថ្នាក់គេកុំដឹងប៉ិនលំហាត់ថ្ងៃមុនដាក់នេះចេះរស់សិតរអីតាមិនអត់ណាណាញាក់តររហ្នឹងឃើញតម្លៃរទៅឃើញមួយចេះអាអញ្ចឹងលំហាត់ទី3ហ្នឹងគឺ មកខាងបើគិតទៅវាមកខាងអាមួយខាងឆ្វេង0អាមួយខាងអឺអាមួយខាងខាងឆ្វេង x អាមួយខាងស្ដាំ x ចន្លោះវាគឺខុសគ្នានេះគាត់ណានេះអានេះយើងគិតអានេះយើងគិតពីមធ្យម170ទៅថាមធ្យម240អានេះពី240ទៅ300បើគិតទីសិតវិញអានេះនេះពីដក1ទៅ 11.17ទៅសិតនៅចន្លោះ0ហើយអាមួយទៀតនេះ0ទៅនៅចន្លោះ1.5ហ្នឹងគ្រាន់ណាលៀងតលេងបន្តិចទេ ហើយបើសិនជាវានៅខាងខាងខាងស្ដាំវិញបើយកចំនួនទូលេខ170វិញគឺតម្លៃវាដូចគ្នាឧទាហរណ៍ថាអឺ x នៅចន្លោះ170កន្លែងនេះ ចន្លោះ170នេះ x អានេះ240អានេះ170អញ្ចឹងអា170នេះនៅខាងឆ្វេងអា100នេះលេខឧទាហរណ៍ទេណាអញ្ចឹងបើសិនជា170នៅខាងឆ្វេងនិង170នៅខាងស្ដាំតម្លៃវាដូចគ្នាអត់ហឹមនេះយើងខុសគ្នាលោកគ្រូខុសគ្នាលោកគ្រូ ខុសមិនមួយវិជ្ជមាន មួយអវិជ្ជមានហើយប្រូបាវាមិនដែរប្រូបាវាឬដូចគ្នាហឹម đồng bào đôi tự học thành khó khăn phụ yeah. môi đừng đọ muối khó khăn này ខុសគ្នាលោកគ្រូ ខុសគ្នាលោក1និង11ខុសគ្នាព្រោះចង់យកឲ្យប្រៀបធៀបហ្នឹងណាតម្លៃនេះគឺតម្លៃដូចគ្នាណាបើពិតគិតជាប្រូបាមបើគិតទៅលើតម្លៃតួលេខវាខុសគ្នាគិតទៅលើតម្លៃតួលេខខុសគ្នា អានេះដក1ចុច10បើយើងទៅរកអាខាងនេះ ព្រោះឧទាហរណ៍តានេះអានេះ170ដែរអញ្ចឹងអានេះវាទៅជា1.17ខាងផ្នែកវិជ្ជមានមកខាងអវិជ្ជមានអញ្ចឹងអត្តន័យរបស់វាតួលេខវាយើងបិទអវិជ្ជបិទបិទអឺសញ្ញាចោលទៅតួលេខហ្នឹងគឺស្មើគ្នាអត់ស្មើលោកគ្រូតួលេខនៅទៅតួលេខវាស្មើយើងតែរក probab ក៏ ព្រោះបាទវាដូចគ្នាដែរតោះនេះតម្លៃហ្នឹងតម្លៃដូចគ្នាទេតួលេខខុសតាមនិមិត្តសញ្ញា Z ទេ ដែលនិមិត្តសញ្ញា Z ដែលចេញសញ្ញាដកចេញសញ្ញាបូកចេញអីវាគ្រាន់តែប្រនេះប៉ុន្តែតម្លៃ probab គឺដូចគ្នាតម្លៃ probab គឺដូចគ្នាអត់ខុសគ្នាទេ អូខេត្រង់ចំណុចហ្នឹងអូខេអញ្ចឹងលំហាត់ទី2នេះ ក្បួនធ្វើបើមិនចេះចាំតាមនឹងសិនទៅថាហ្នឹងវាមកអញ្ចឹងវាត្រូវករណីវាអឺ តូចជាងមធ្យម ZV X ដែលគេទៅរកកណនីទៅវាឃើញអញ្ចឹងគេសរសេរតាមលំដាប់មកអញ្ចឹងណាដល់ពេលអានេះ X នៃជាឡប់ពី240 350 X មានស្មើប៉ុណ្ណឹងដាក់ស្រ័យមកឃើញប៉ុណ្ណឹងរួចហើយនាំឲ្យរកចម្លាយ X នៃចន្លោះប៉ុណ្ណឹងគឺស្មើប៉ុណ្ណេះនេះរបបនៃចន្លោះហ្នឹងអូខេអញ្ចឹងដល់ពេលដែលយើងទៅរកណាទៅរកលំហាត់ទី3ឥឡូវលំហាត់ទី4ម្ដង ចាំឲ្យចោះចាំគ្រូបរៀនមើលតារាងលំហាត់ទី4នេះមើលលំហាត់បើបន្តិចសិនទៅគ្រូ តានេះប្របាប់ x នៅចន្លោះពី200ទៅ300អញ្ចឹងយើងរឿងដែលយើងទៅរយើងទៅរពីតម្លៃ x 200ទៅចំនួនចេះថា x នៅចន្លោះពី1សិនហើយចាំរួចចាំចូលមកបូកបញ្ចូលគ្នា ពី x យើងរកពី200នេះទៅ240ហើយយើងទៅរកពី240ទៅ300អញ្ចឹង x 200យើងទៅរកពី240ទៅឃើញតម្លៃ z ស្មើប៉ុណ្ណេះហើយ x តម្លៃ300យើងទៅរកពី300ពី240ទៅ300ឃើញតម្លៃប៉ុណ្ណេះយកមកគណនាទៅឃើញប៉ុណ្ណេះរកឃើញរួចយកមកបូកបញ្ចូលគ្នា រមមកចូលគ្នាអញ្ចឹងលក្ខណៈនៃការសរសេរតែសរសេរបែបនេះគេឲ្យរក probab ឬក៏ភាគរយនៃ x នៅចន្លោះពី200ទៅ300ស្មើគ្នាជាមួយនឹងតម្លៃ z z នៅចន្លោះអាទី1ណាទីទាំងអាទី1ទាំងអាទី2បូកបញ្ចូលគ្នាទៅឃើញណា z នៅចន្លោះពី10 ទៅមួយនេះគឺយកនេះមកគុំប៉ុន្តែបីដែលយើងទៅរកបានយើងទៅញែកអានឹងជា2ណាមកខាងយកមកនេះឬក៏អាម្លាច់ x គេសេគុំរួមគុំរួម z នៅចន្លោះនឹងដូចគ្នា តែជាក់ស្ដែងទីយើងទៅអាចទៅមើលតារាងបាន យើងទៅតារាង0តារាងកន្លះអធិស្ឋានតារាងកន្លះអញ្ចឹងយើងមើលមកខាង z នៅចន្លោះ0 z ទៅចន្លោះ0 អញ្ចឹងនេះអានេះបូកបញ្ចូលគ្នា z នៅចន្លោះពីដកមុខ0.67ទៅ0បូកគ្នាជាមួយនឹង z ទៅចន្លោះពី0ទៅ1តែមើលក្នុងតារាងឃើញអានេះ បូកយកមកបូកជាមួយអានេះឃើញអានេះឃើញស្រួលទេលោកគ្រូហេតុអីអាហ្នឹងវាបូកចូលគ្នាលោកគ្រូខុសពីអាទី3 ទី2លោកគ្រូយើងមិនអាចទៅរកអឺមែនវាបោកចូលគ្នាតិន័យវាយើងទៅរកឃើញបានលុះត្រាតែយើងទៅផ្អែកទៅលើតារាងយើងមើលម្ដងមកកន្លះវានៅចំចំណុចកណ្ដាលអាចថាចំណុច កដាលនៃតិនន័យឬក៏ពីអៀងតណាតន័យក៏នៃតិនន័យហ្នឹងគឺយើងទៅរកជាមូលដ្ឋានគឺយើងយកគោលវាត្រឹមស្រួលដែលតារាងយើងយើងត្រូវញែកតារាងជា2ដែលតារាងមានមួយខាងកន្លះមួយខាងអត់កន្លះមួយខាងកន្លះអញ្ចឹងតួលេខពីមួយខាងកន្លះយើងទៅរកខាងវិជ្ជអវិជ្ជមានមួយខាងទៅយកខាងវិជ្ជមានមួយខាងយកបូកបញ្ចូលគ្នាឃើញចំនួនតួលេខទាំងអស់ហើយអញ្ចឹងបើយើងមិនយកមកបូកបានអីធ្វើកើត នេះតម្លៃ x ដែលយើងតរគឺតម្លៃប៉ុណ្ណេះអញ្ចឹងបើយើងតរតម្លៃនេះទៅកន្លងនេះយើងតរអត់ឃើញទេត្រាំងប្រៃរត់ពី0ទៅ z វាស្មើ0ចំណិចនៅត្រង់ចំណុចមធ្យមហើយយើងធ្វើយើងកណនាទៅលើតួលេខហ្នឹងប្រៃទៅលើមធ្យមអញ្ចឹងមានន័យថាយើងយក0ជាគោលបើយក0ជាគោលយើងត្រូវទៅមើលតារាងកលាស់ ហើយបើយកទៅរកមើលអាតារាងនេះក៏អត់មានដែរអត់មានតារាងនេះហើយអញ្ចឹងណាអត់មានតួលេខនឹងដែលមើលទៅរកឃើញទេសិតនៅចន្លោះពីដក0.67ទៅ1អញ្ចឹងអត់មានអត់មានតារាង យើងតារាងក្បួនតារាងនៃការមើលយើងមើលតាតារាង0តារាងកន្លះហើយយើងផ្អែកទៅលើតួលេខសិតតែមួយហើយយកមកបូកបញ្ចូលគ្នាទៅបានឃើញណា បូកបញ្ចូលគ្នាទៅឃើញហើយមើលគូ insert pane មើលកន្លែងកន្លែងរនេះវិញហ្នឹងបើយើងអត់ចង់មើលតារាងយើងមានវិធីផ្សេងទៅគ្រូមានតែតារាងទេដែលជា ចំណុចស្រួលជាងគេ ក្រៅពីតារាង ក្រៅពីតារាងគុយគណនានេះទៅ m នៃ x m នៃ z ស្មើមួយលើអឺឬទី2នៃ2 pi គុណស្វ័យគុណអឺដកនៃ1លើ2ស្វ័យគុណ z ការ៉េនេះណាយើងចាំកណនីកណនីទៅវិលមុខនឹងឯងបើគេបង្កើតតាមរយៈរូបមន្តគេបង្កើតបានទៅជាតារាងមកឲ្យយើងមើលហើយយើងចាំបាច់ទៅមើលអាអីទៀតតោះនេះបើ ក្នុងកុំព្យូទ័រមានរៀនក៏បានដាក់ហើយនេះតែរកតារាង norm this norm this នៅប៉ុណ្ណឹងស្មើប្រហែលអញ្ចឹងណាមានអក្សរកាត់អក្សរអីក្បួនតារនៅក្នុង Excel អញ្ចឹងខ្ញុំវាយ keyword វាចូលទៅឲ្យតែត្រូវ keyword វាបង្ហាញលទ្ធផលឲ្យយើងហើយអានេះគេចងរូបមន្តឲ្យស្រាលតែនេះគឺជាតារាងហើយតារាងមួយទៀតប្រភេទពួកទូរស័ព្ទ Android គឺយើងអាចមើលបានដែរចូល Android ទៅ download z score ទៅឬក៏ z table ទៅ search ចឹងចុះក្នុង Play Store App Store អី App Store អត់មានទេ iPhone ត្រូវមានទេ Android ចូលទៅក្នុងហ្នឹងវាយតារាង Z គុយតេសលេង Z ទេគ្នាយើងចុចមើលសារមើលឃើញ download មក plate មើលឃើញតម្លៃតារាងកន្លះតារាង1 Z រត់ពីណាទៅដល់ហើយវាចេញមក នឹងស្រួលប្រភេទពួកទូរស័ព្ទ Android គេធ្វើបានល្អហើយយើង download យកមកមើលមករៀនថែមមកតើនេះគេលោកគ្រូ Z cable ឬក៏ normal distribution Z ណាដាក់វាយទៅ Z table វាចេញហើយ download មួយយកមកវាមានច្រើនដែរលោកគ្រូខ្ញុំខ្ញុំឆ្ងល់អាទី4ហ្នឹងមិនបានយកបោកទេលោកគ្រូ មិនចង់យកបូកបាទមិនមិនយកអឺឥឡូវមើលរូបគ្រូឲ្យមើលរូបក៏មើលមើលរូបឧទាហរណ៍លេខតាមលំហាត់យើងដោយសារគ្រូប្របាក់គ្រូរូបមិញឲ្យមើលមើលផេនហ្នឹងណាគ្រូលោកអាចពេលគ្រូបង្ហាញ ចេះមើលឃើញហ៎នេះមើលឃើញផេនពីលើហ្នឹងហ៎ឃើញលោកគ្រូឃើញលោកគ្រូ có thể cử cụ mơ cụ giả mơ thông tịch mơ ồ ạ hôm nay ờ uh, hạt chứ tận này nè ត្រង់ចំណុចកណ្ដាលនេះអឺអូដល់ពេលចេះ ទៅវាមកបានណាអាឆ្លើយទៅចាញ់ដល់មិនវាហ៎ highlight ហ្នឹងខ្មោចលងហើយមើលទៅលោកគ្រូលោកគ្រូមិនបានត្រូវយកប្រូបបាបហ៎ លោកគ្រូមិនបានយកយកប្របាពីអឺដក0.67ធំជាងឬស្មើសិតអីនឹងហើយមានអានោះទៀតលោកគ្រូអូខេយល់គ្រូបញ្យល់ណាគ្រូលើកទូរស័ព្ទមួយហ្នឹង មើលអ្នកឆ្ងល់ណាបាទលោកគ្រូអីឡាយអីឡាយក្រហមឥឡូវគ្រូគូក្រហមយើងមើលតម្លៃមើលរូបហ៎ នេះហែងកោជំនាញងាវមកហ៎នេះលំហាត់ជើងកន្លែងនេះ240ណា 240ហើយគ្រូដាក់ឆ្ងាយតិចចុះ200កន្លែងនេះ300បាទឃើញណា200 300ហើយអឺ Z អានេះកន្លែង x អានេះតម្លៃ z តម្លៃ z z ជាទូទៅនៅត្រង់ចំណុចនេះគឺស្មើ0ស្មើ0អាហ្នឹងហើយណា z ស្មើ0ហើយតម្លៃនេះគឺជាតម្លៃដែលយើងត្រូវរកត្រូវគ្នាជាមួយតម្លៃ200ត្រូវគ្នាជាមួយ នឹងតម្លៃ2 200 300ណាកន្លែងហ្នឹងដែលយើងត្រូវរក z កន្លែងនេះគឺស្មើ0បាទហើយកលាប់តៃដែលគេចង់រកគឺគេចង់រកកលាប់តៃនៅក្នុងនៅក្នុងនេះ ទៅដាក់ដូរពណ៌ហ្នឹងគេចង់តែរកនេះក៏ពិតគេចង់បានទាំងអស់តែគូគូអញ្ចឹងគេចង់បានក្លាបតីតែគេចង់បានគឺគឺជាក្លាបតីនេះនេះពី200ទៅ300ពី200ទៅ300 ជាកលាផ្ទៃនេះ ពី200ទៅ300ប៉ុន្តែ ពេលដែលយើងទៅរកយើងមិនអាចទៅរកពី200ទៅ300នឹងឃើញបានទេតោះតែយើង ទៅផ្អែកទៅលើចំណុចកណ្ដាលនេះព្រោះអាខាងនេះខាងវិជ្ជមានខាងនេះមកខាងអវិជ្ជមានខាងនេះខាងវិជ្ជមានអញ្ចឹងมันអាចយើងទៅរកទៅឃើញទៅ មើលតារាងទៅឃើញអញ្ចឹងទេតារាងគឺមានតែតារាងខ្លះនិងតារាងមួយហើយតារាងវិជ្ជមាននិងអវិជ្ជមានប៉ុន្តែជាទូ មានន័យប្រូបាទគឺវាស្មើគ្នាអវិជ្ជមានទៅលើតែតម្លៃ z ទេប៉ុន្តែតម្លៃ proba វាតែតែដូចតែគ្នាទេអញ្ចឹងដើម្បីដែលយើងទៅរកវាតម្លៃពីពីនេះពី200ទៅ300បានឃើញលុះត្រាតែយើងយកអាហ្នឹងមកបូកបញ្ចូលគ្នាអញ្ចឹងគ្រូចង់ញែកទិន្នន័យលំហាត់របស់គេគេញែកពីកន្លែងនេះពីកន្លែងនេះណាពីពី200ទៅ240បូកគ្នាពីកន្លែងនេះ ទៅកន្លែងនេះបានទេយើងបូកបានទេបូកទៅឃើញអា200និង300នឹងអត់ឃើញហ្នឹងអញ្ចឹងមូលហេតុដែលគេចង់បូកគឺមកអញ្ចឹងបូកនិយាយថាមូលហេតុអីបានគេចង់បូកហើយតែបើយើងបូកមិនដឹងព្រោះយើងញែកអានេះសូន្យនេះអានេះសូន្យដល់ពេលយើងទៅរកឃើញទៅរកឃើញកន្លែងនេះគឺតម្លៃណាអានេះខ្ញុំមិន តម្លៃ x នៅក្នុងចន្លោះ200នេះគឺស្មើគ្នាជាមួយនឹងតម្លៃ z ដល់0.67អាខាងនេះត្រូវគ្នាជាមួយនឹងតម្លៃ1.00អា1ចុះក៏បានដែរមិនខុសទេតែគាត់ណាគេដាក់ C ចុច1.00សំណុកយើងដល់ពេលទៅរកតារាងយើងចេះចឹងណា ត្រង់ចំណុចហ្នឹងតាមរយៈទិន្នន័យនេះដល់ពេលគេទេជា probab នេះអាមួយហ្នឹងគូដូ highlight ដាក់ពណ៌លឿងណានេះអាអាផ្នែកហ្នឹងពេលដែលគេសរសេរនៅក្នុងសភៅតាមរយៈរូបហ្នឹងគេសរសេរក្នុងសភៅស្មើនឹងអានេះស្មើស្មើអត់ មកលោកគ្រូញ៉ែគេគេអត់យកអា240ហ្នឹងទេគេអត់យកអា240ហ្នឹងទេនិយាយទេគេគ្រាន់តែនិយាយថា x គេចង់រកគឺទាតម្លៃ x ទាំងឡាយណាដែលនៅចន្លោះពី200ទៅ300អាហ្នឹង ចឹងតម្លៃហ្នឹងគឺជាតម្លៃដែលនៅចន្លោះណា x នៅចន្លោះពី200ទៅ300 x នេះវាស្គេសរសេរបែបនេះណានេះ240ទៅ300 200ទៅ300អឺ200ទៅ240ពី240ទៅ300អញ្ចឹងក៏យើងអាចសេចឹងក៏បានដែរណាអញ្ចឹងក៏បានបានអានេះមកគេប្របែក វាស្រូវស្របគ្នាជាមួយនឹងតម្លៃដិតស្មើជាមួយនឹងស្រូវគ្នាជាមួយនឹងតម្លៃដិតស្មើជាមួយនឹងអឺប្រហែលនេះ ដែលយើងទៅរកឃើញមិញនេះនេះនេះដក0.1ដក0.6667ជាមួយនឹង1នេះដិតអញ្ចឹងអាតារាងខាងក្រោមនេះណាអាខាងក្រោមនៅគូវល់តាត់គូគូខាងក្រោមនេះគឺជា Z នេះ Z ផ្នែក Z អាពីរហ្នឹងស្មើគ្នាណាគ្នានិយាយគេគេដាក់ស្មើគ្នា បាទឃើញទេតោះចឹងនេះហ្នឹងហើយស្មានហើយយើងញែកចំណឹងមកនេះញែកពីដៃជា2មកញែកជា2មកឃើញយកគ្នាហ្នឹងអាបូកហ្នឹងគឺចឹងដើម្បីយើងប្របាយវាដើម្បីងាយស្រួលទៅមើលក្នុងតារាងសិតណាមើលក្នុងតារាងសិតដែលសិតនៅចន្លោះពី0ទៅប៉ុណ្ណឹងយើងមើលឃើញតារាងឃើញតម្លើយរបស់វានេះដើម្បីមើលតារាងនិយាយរួមថាយើង មើលតារាងហើយយើងបូកបញ្ចូលទីស្មើចំនួនសរុបទាំងមូលតាន់លោកគ្រូអឺតាន់យើងយកប្រូបាទនៃសេតធំជាង0ទៅដកនឹងប្រូបាទសេតធំជាងដក0.67លេខគ្រូបានឃើញចេញអឺឃើញ0.2475គ្រូនឹងមើលតារាង លោកគ្រូអញ្ចឹងយើងយកទៅមើលតារាងនេះលេខចុច6 7នៅក្នុងមើលមើលមើលតារាងយើងមើលវាយវាយតួលេខ Z វិជ្ជមាន ខាងវិជ្ជមានក៏បានដែរវាយទៅ0.6បូកជាមួយ0.07មកទៅមើលមើលទៅលើសរបស់វាឃើញ0.25 1443ដូចហើយតើបាទដូចហើយយើងយក0.5អស់អាហ្នឹងហ៎យើងអត់មានតែធ្វើអីទៀតទេតែមើលតែតារាងមកហើយតែមើលអាលេខ1នេះឃើញបានបើលេខ1ហ្នឹងខ្ញុំឃើញ0.84 134 មើលតារាងខុសដឹងតារាង មើលតារាងកន្លះឆ្លាប់មើលតារាងតារាងកន្លះដឹងថ្នាក់យើង e5 m5 m5 ហ្នឹងដូចជាគ្រូធ្លាប់ដាក់តារាងឲ្យដែរអា មែនទេអត់អត់ផងណាគ្រូតែលោកគ្រូធ្លាប់បង្ហាញនៅក្នុង មេរៀនដែលលោកគ្រូបញ្យលវីដេអូដោនឡូតផ្លេតមកសាគូលើទូរស័ព្ទមួយហ្នឹងអាឡូមេបសួរបាទ បាទនេះយើងនៅនេះអញ្ចឹងយើងមើលតារាង ស្រូអឺមិញ0.67 0.67យើងមើលនេះ0.67ហើយត្រូវគ្នាជាមួយនឹងលេខ7 0.67មកពីពាក្យមកពីពាក្យលេខវា0.7ណាដេញមករហូតមក កន្ទុយ007អញ្ចឹង0.6បូកជាមួយ0.7ណានេះដេញរហូតមកនេះ24 86 2486ត្រាងជិះលោកគ្រូបើឧទាហរណ៍បើ50យើងមើលតារាងមិនអីលោកគ្រូ 0.50 50មិន 0.50បាទ0.50មកពីមិនលែងចាញ់ទៀតហើយ0.50 0.50 ហើយដល់ពេលយើងទៅរកនឹងរកមកចា0.5ចុច5បូកគ្នាជាមួយនឹង0.00ឃើញ0.50អត់ប៉ុណ្ណឹងបូកបញ្ចូលគ្នាឃើញអត់ ឃើញមកឃើញលោកគ្រូឃើញលោកចឹងយើងបបាយវាអញ្ចឹងណាទីຕົងមកនេះផ្សេងហើយអាយើងយកអានេះបាត់ហើយអញ្ចឹងសោះក្រោយអាកន្លែងនេះគឺ0ហើយអញ្ចឹង0អញ្ចឹងអានេះមានតែ0.00ណា0អញ្ចឹងដាក់0បានទៀតក៏បានដែរ សំខាន់គឺពីមុខខាងក្រោយខាងពីមុខហើយនិងពីក្រោយពីក្រោយដែលយើងចេះប្របែកទាញពីមុខចេញសល់អីអញ្ចឹងបើសល់ទាញទាញ0.5មកហើយវាសល់តែ0ទេកន្លែងហ្នឹងសំខាន់យើងចេះប្របែកកន្លែងហ្នឹងណាយ៉ាត់អត់ចេះប្របែកជិបវាមានតែមួយខ្ទង់លោកគ្រូដូច 0. ទេហោ0.0 6អីចឹងដែរមានចឹងលោកយើងកាលនេះមិញគឺចែកទៅឃើញចែកដាច់ឃើញមួយអត់មិញទៅណាបាទហើយ nè anh chạy đại học chạy học sắp mà mà anh cái mùi học sắp chạy học sắp mà mà nè dạ hãy kênh kia xem mà mùi à đó bây giờ rồi rồi mà mà ấy vậy Đấy. chấn uh, ờ, tero anh như này đừng thì mà cái này là hữu tôi mùi dần thì nhận mũi chói sồn, sốn rồi nó tranh đách có cái xe mua cho sồn sồn hai đáy bằng chân, à mũi nghi nghi rồi ai lại cho à mũi nó vô rồi cười mấy à ចឹងអានេះដបង1ស្មើគ្នាជាមួយនឹង1ចុចចុចអីយ៉ា00 1.00 1.1វាយើង អាចសរសេរ1.00បានណាបន្តមកយើងប្របាយវាទៅពីខ្ទង់មកពីខ្ទង់មកបូកជាមួយនឹងអីទៀតអាហ្នឹង0 0.0ទឹកគ្រប់តម្លៃតម្លៃសិតអាចដល់10លោកអត់មានទេអញ្ចឹងវារត់តែវាលំអៀងតាតាចាប់ពីលើសពីអឺ3ឡើង ចាប់ដើមគេលេងតិន័យនឹងគេលេងយកហើយវាអាចលើសបានប៉ុន្តែតិន័យនឹងគេលេងយកអាច invalid តាន់វាអាចលើសហើយតិន័យដែលយើង អាចទៅរកបាន គឺនៅចន្លោះហ្នឹងភាគច្រើនតិន័យតារាងតែ3 4 5អស់ហើយតែលើសពីហ្នឹង ទៅគឺចប់ហើយគេលែងយកឲ្យតិន័យហ្នឹងតើយើងកញ្ញាតយើងយកតិន័យទៅធ្វើអីធ្វើអីយកវាភាគទៀតក៏អត់ប្រយោជន៍ដែរគេមើលតម្លៃសិតហ្នឹងពុសិតវាចង់បញ្ជាក់ថាតិន័យរបស់យើងហ្នឹង valid តាមកម្រិតណា ទាន់គ្នាយើងអញ្ចឹងតែតែវាវាអាចលើសនឹងទៀតក៏មានដែរអាស្រ័យទៅលើទឹកប្រភេទនៃទិន្នន័យប៉ុន្តែទិន្នន័យដែលគេយកមកកណនីយមអីវ៉ាតើតើសិតនៅចន្លោះតាម4 4ចុះតារាងខ្លះគេដាក់តែ3ផងតាម3ចុះតែដែលយើងលោកឃើញបាក់បុកទៀតណាយលោកគ្រូបានណា អាណាសួរមិញស្រីមិញខ្ញុំអឺសួរដាច់ដាច់ស្ដាប់មិនសូវបានសួរម្ដងទៀតទៅលោកគ្រូលេខាងឃើញនឹងអត់បាក់បុកទៀតដែរលោកគ្រូស្ដាប់អត់បានដដែលដាច់ឯងសេវាខ្សោយឯងខ្សោយសេវាទេម្ដងទៀត តងទៀតអាណាបាច់បោកណាលេខទីវ៉ាយ៉ាង ត់លេខឆ្លើយចឹងនិយាយតារាងមើលតារាងទៅបាខ្សោយទៅបាខាងកត់ខ្សោយតែព្រមអីទូសង្វាពេញបឹបអូខេឥឡូវរងចាំគាត់ទេវ៉ាខ្សោយមិនបានទេតោះយើងទៅបន្តទីទៀតទៅណាណាកុសលពេលមិនច្រើនទេនេះណាអញ្ចឹងចេះរកហើយឃើញតារាងហើយយើងថាយើងបុក ហូបមិនអាចយើងដកមិនអាចយើងអីមិនអាចអាហ្នឹងគឺមានអញ្ចឹងគាត់ណា ជាទិន្នន័យដែលយើងត្រូវតែរកហើយចន្លោះវា ពីចន្លោះតាមក្បួន ខ្នាតរបស់វា ដែលយើងត្រូវរងផ្អែកទៅលើតាមតារាងហ្នឹងទៅចេះគូររូបហ្នឹងហើយយើងមើលគូវិភាគតាមលេខនេះត្រូវឆាប់ឆាប់យល់ច្រើនជាងអញ្ចឹងរាល់ពេលដែលយើងលំហាត់ដោះស្រាយគូតាងវា តាងមកអញ្ចឹងណោះរកឃើញ ក្រដាសហ្នឹងចាប់ហើយកន្លះផ្ទៃដែលគេរើសរើសឡើងកន្លែងណាយើងគូសចឹងទៅគូសបន្តទៅស្អាតមកណាអូខេអានេះរើបានទៅយើងបូកបញ្ចូលគ្នាឃើញហើយតារាងវាល្អៀងគ្នាតិចតួចតាមការមើលបាទតារាងតាមបុគ្គលតាមប្រភេទផ្សេងៗគ្នាអញ្ចឹងណាអូខេអញ្ចឹងតោះទៅមើលបន្តទៀត នេះអឺតម្លៃបន្តទំនប់លំហាត់ទី5ណាអញ្ចឹងអាទី ទី4មិញនេះអស់ហើយណា ទី2ទី1ទី2ទី3ទី4កលឹះវាមកអស់ហើយអញ្ចឹងសម្រាប់យើងអាចថាបើតោះលាស់100%ក៏យើងអាចមើលថាមើលទៅធ្វើដោះស្រាយយកលំហាត់ហ្នឹងធ្វើទៅអាចថាយល់បានខ្លះទេ អាចតែធ្វើបានខ្លះទេមើលទៅមកឆ្លើយមកគ្រូតិចសិនមើលបានបានលោកគ្រូអូខេអូខេឥឡូវទាំងអស់គ្នាបានតែមួយក៏សម្បត្តិចិត្តតាហើយជួយចំណុចតទៀតចំណុចបន្ទាប់ជាតម្លៃដែលគេចង់បានមានន័យថា គេប្រាប់ជាភាគរយ គេប្រាប់ជាភារយ10%នៃ customer made much call to call during a month much time to call during a month គេធ្វើរយៈពេលគេថាគេប្រាប់ចំនួន10%វិញអញ្ចឹង សួរថាតើមាន ចំនួនប្រមាណដែលគេធ្វើចំនួន ណាយើងមើលគេប្រាប់ជាចំនួនភាគរយអញ្ចឹងរឿងដែល គេត្រូវបានហើយវាតិចជាងគេថា less urea call minimum minimum call តិចណាបកបរិមាណនៃការ call តិចជាងនេះគេថាចំនួនអបបរិមាណនៃការ call ដែល ស្មើនឹង10%អញ្ចឹងចំនួនដែលដែលដែលខលនឹងតិចជាង10%អានេះអាប៉ាហ្នឹង minimum ហ្នឹងគឺសំដៅទៅលើរយៈពេលនៃ x ដែលគេធ្វើឡើងក្នុងរយៈពេលមួយដែលតិចបំផុតអញ្ចឹងតិច less than តិចជាង minimum អីហ្នឹងអាហ្នឹងគឺសំដៅទៅលើផ្នែកអវិជ្ជមានចំនួនតិចអញ្ចឹងណាអញ្ចឹងអ្វីដែលគេរកឃើញឥឡូវជប់អាគិតដល់យើងតាម 10%បើ10% 10%បានយើងត្រូវតែមើលមើលវាស្មើបានណា10%គេប្រាប់10%តែជាងទៅរកតម្លៃ x តែ x ធំជាងឬ x តូចជាង x ធំដែល z នេះ z ដែលយើងត្រូវរកណាតែរក z ស្មើប្រមាណគេសរសេរអញ្ចឹងមួយ x ជាខ្យល់មួយទៀត x ដែល z ដែលដែលយើងត្រូវរកដូចគ្នា ណារកបញ្ហាមកវិញអញ្ចឹងដើម្បីទៅរកបានតាមរយៈពីរគឺជាប្រូបាបទាំងឡាយណាដែលតិចជាងនេះ10%វាតិចជាង50%ណានេះ10%តិចជាង50%អញ្ចឹងប្រូបាបដែលយើងទៅរកគឺយើងទៅរកនៅចន្លោះនៅក្នុងកន្លះកន្លះដែលត្រូវដកជាមួយនឹងប្រូបាប10% កន្លះដែលទៅរក10%អញ្ចឹងដើម្បីទៅរកបាន យើងទៅមើលតារាង10%ហ្នឹងគឺស្មើប្រមាណ10%យកមកចែកនឹង100ឃើញប្រមាណគេប្រាប់10% Z នៅ Z Z ធំ នៅចន្លោះ Z តូចដែលយើងទៅរកណា Z ធំដែលនៅចន្លោះ Z តូចដែលយើងទៅរកគឺពី0ទៅ Z ដែលយើងទៅរកគឺវាស្មើជាមួយនឹង10%អានេះគេតាំងអាញ៉ាត់មកប្រជា គេតាងញាត់មកបជ្រះគេប្រាប់ភាគរយហើយគេឲ្យយើងទៅរកតម្លៃ Z ហើយរកតម្លៃ X កន្លងមកគេប្រាប់តម្លៃ X គេឲ្យយើងរក Z ឲ្យយើងរក probab តម្លៃជាភាគរយអានេះអត់ទេគេឲ្យយើងរកគេប្រាប់យើងភាគរយហើយគេរកបច្រាស់ទៅវិញនេះដេញតាមលំដាប់អញ្ចឹងយើងដេញតាមលំដាប់ដូចគ្នា ពី5ពី10%យើងមកគុណមកបានប៉ុណ្ណេះបិទចែកមកណា10%ចែកនឹង100ទៅ0.10ហើយយើង ថែម0បន្ថែមមកហេតុអីមិនថែម0ច្រើនម៉េះពលតារាង probe គឺ0 0ប្រហែលក្រោយក្បៀសប្រហែលផ្ទងតារាង4យ៉ានេះឃើញក្រោយក្បៀស4ខ្ទង់ទាំងអស់ អញ្ចឹងតារាង probab សិតតែក្រោយក្បេស4ខ្ទង់អញ្ចឹងដល់ពេលដែលយើងរកឃើញប្រមាណត្រូវថែម0ទៅក្រោយធ្វើម៉េចឲ្យគ្រប់4ខ្ទង់ងាយស្រួលរកនៅនេះណាអូខេ10%យើងហៅមើល10%ឃើញប្រមាណតែមើលតារាង10% 10%យើងមើលមើលអានេះ10%មិញក្បាលប៉ុន្មាន0.1ហ៎ចឹងបើ0.1យើងត្រូវមើល0.1ក្បាលមុខ 0.4 0.000000មកនេះចាប់ផ្ដើម0.0000អានេះ0.1ឃើញទេ0.1ចុច26នេះណាមើលអាចហ៎មើលណាអា26ខោនេះគេអត់គិតទេលោកគ្រូមិនអត់គិត យើងត្រូវគិតទៅលើតួលេខទាំងអស់ហ្នឹងមើលតែមើលតារាង តារាងដែលជាតួលេខហ្នឹងវាទៀបជាងគេដែលចិត្ត0.01 0.0000អាណាដែលនៅចិត្តជាងគេទៅលើតន័យទាំងអស់ហ្នឹងណានៅក្នុងតន័យទាំងអស់ហ្នឹងអានេះយើងមើលមើលអានេះអានេះ 0. នេះបូកមកឡើងមួយកន្លែងនេះនេះដែលយើងត្រូវយកមកគិតណា អានេះបូក3ទៅឡើង9បូក10អានេះ10ជាងអានេះលើស0.0126អានេះលើសប្រមាណលើសឡើង6ជាងអញ្ចឹងអត់ទេមាន តែលេខនេះដែលត្រូវល្អតែគៀកជាងគៀកតួលេខដែលយើង គេឲ្យមកគឺ10%ហ្នឹងណាអានេះវាទៅជាចាយនឹង100ទៅជា10.26%ភាគរយ ហើយតែមើលអានេះក៏អត់ដល់10ឆ្ងាយកាន់តែខ្លាំងអានេះ10.64%អញ្ចឹងត្រូវខែច្រើនជាងគេអញ្ចឹងតែមើលតារាងណាដែលទាកជាងគេ10%គឺមានអាលេខនេះមួយឯងបាទលេខនេះមួយយើងធ្វើជាអំណល់កែងចេញទៅគឺ0.06 0.06ទៅនោះតែឆ្វេងវិញអូសមកឆ្វេងមកឃើញ0.0 02អញ្ចឹងលេខហ្នឹងគឺស្មើជាមួយនឹងអី0.1 20 260.26ណា0.26ដែលយើងត្រូវរកហើយដែលយើងត្រូវរកអឺអូអធិស្ស្រ័យផ្លេចផ្លេចពួកយើង10% 10%ដែលគេនិយាយវា less than ហ្នឹងគឺយើងត្រូវយកមកដកជាមួយហ្នឹង5នេះសិនឃើញ4000 អូខេអានេះអត់ទៅមើលអត់ចាំបាច់ទៅមើលតារាងទេគេគេបញ្ជាក់តម្លៃនេះតម្លៃ probab នេះណាតាមយ៉ាងតម្លៃ probab ហ្នឹងយើង find z អញ្ចឹងរក z ឃើញហើយបានទាញទៅរក x ណា z ដល់ពេលយើងឃើញ4000នេះតម្លៃ4000នេះតែមើល probab បញ្ជាក់ម្ដងទៀតណាច្រឡំច្រឡំលំហាត់ នេះដើម្បីរកតែតែអញ្ចឹង less than យើងយកមកដកមួយ5000តម្លៃ x នៅ10%គឺស្មើប៉ុណ្ណេះអញ្ចឹងយកមកដកទៅឃើញ0.5ឃើញ probab នឹង direct តែម្ដងបាទឃើញ probab ប៉ុណ្ណឹងហើយយើងទៅរកតារាងនេះ probab យើងណាមិន probab 10%ទេគូច្រឡំយក10ស៊ីននេះយកមកនិយាយ10នេះ10គេប្រាប់ប៉ុន្តែ ចំនួនដែលគេ call វា minimum minimum recall នៅក្នុងនឹងមួយនៅក្នុងប្រចាំខែអញ្ចឹងតម្លៃ minimum គឺវាតិចជាង500 5000មានន័យថាតិចជាងកន្លះយកមកដកគ្នាជាមួយនឹង10%ឃើញ4% 40%យកទៅមើលតារាងយកទៅយក40%ទៅមើលតារាងមិនឃើញតម្លៃសិតតោះនេះពូច្រឡំយកតម្លៃនេះយកទៅរកតែអញ្ចឹង4000 0.4000អញ្ចឹង តែរមើល0.4000នៅក្នុងតារាងស្មើ z ស្មើប៉ុន្មាន1.28ត្រូវគ្នាអត់0.4000ណានេះលៀនទៀតលៀនទៀតចូលណានេះអឺអានេះត្រូវហើយត្រូវហើយត្រូវហើយណានេះតម្លៃនេះខ្វះបន្តិចទៀតទេ 4000 0.4000ហើយខ្វះ3ខ្វះ3ក្រឹកអានេះ ខ្វះ10លើស15ក្រឹកតោះណាកន្លែងនេះតួលេខវាចឹងគេនិយាយទៅដល់លេខ0.4000តែលេខនេះអឺខ្វះតែ3លេខទៀតទេបាន4000ហើយតែអានេះវាលើសពី4000ដល់15អញ្ចឹងអានេះឆ្ងាយជាងតួលេខដែលត្រូវយកបានគឺយកលេខនេះនេះ3997ហ្នឹង គឺជា0.4000ហើយ ហាក់ខែខុសតិចតួចត្រល់តម្លៃណាដែលគៀកនឹង4000ជាងគេយើងទៅយកហ្នឹងអញ្ចឹងរឿងដែលយើងទៅរកណាបានឃើញហើយធ្វើចំណាល់កែងចេញឃើញ0.008ជួរហ្នឹងគឺ0.08ហើយមកឆ្វេងគឺ0.2សូអឺ0.2 1.2 1.2 1.2បូកគ្នាជាមួយនឹង0.08ស្មើជាមួយនឹង1.28តាមតារាង ហើយតាមតារាងយើង បាន z ស្មើ1.28ត្រូវរបស់គេណាត្រូវហើយអញ្ចឹង z ស្មើប៉ុណ្ណឹងនាំឲ្យ x ណា z ស្មើប៉ុណ្ណឹងនាំឲ្យ x ស្មើ x អញ្ចឹងនាំនេះកណនីតាមរូបមន្តហ្នឹងទៅឃើញនេះ60 standard deviation 240យកមកឃើញតម្លៃ x ដែលគេ call តិចជាងហើយស្មើ10%ដែលគេ call ហ្នឹងគឺ ស្មើចំនួនអ្នក call ដែលធ្វើគឺ40 second 40សេកអឺ300 316.8 second នឹងតែត្រូវរកតាន់កន្លែងហ្នឹងគ្នាយើងតាន់លោកគ្រូលោកគ្រូកន្លែងសិតស្មើ100.28មកពីណាលោកគ្រូមើលតារាង មិញហ្នឹង តារាងដែលយើងទៅរកគឺយើងយកតារាងនេះតួលេខ4000នេះយកទៅរក0.40.4000ទៅរកតែទៅទៅរកឃើញហ៎នេះមើលឃើញម៉ៅគ្រូដែរឃើញគ្រូប៉ុន្តែ1.2 0.0 ដឹងថាមកពីណាណានេះឆ្ងល់រឿងដែលអាចថាយើងឆ្ងល់បាននេះអារឿងដែលមើលទៅឃើញវាអត់ឃើញ4000សោះមែនទេបាទវាតែឃើញ0តែឃើញ0.00នេះវិញញ៉ា3997តែបើយកអា4000នេះយើងឃើញថា0.4000យកអា4000នេះ យកបានយកបានទេដោយសារអីសារវាច្រើន លើសលើសពេក0.4ពាន់លើសច្រើនតែមកក្រោមនេះយវាលើសតែបន្តិចទេអញ្ចឹងគេយកអាក្រោមហ្នឹងឯងយើងយកតម្លៃតួលេខទាំងឡាយណា ដែលដែលគៀកជាមួយលេខយើងខ្លាំងជាងគេបំផុតក្នុងចំណោមហ្នឹងចឹងណា ចឹងដល់ពេលដែលយើងរកឃើញហើយយើងធ្វើចំណាំឃើញថានេះនៅជួរប្រហែលជួរ8ដល់ពេលមកនេះ0.1.2 1.2ពីយើងយកមកផ្គុំគ្នាវិញតើឃើញ1.20 28បើយើងទៅរកបើគេប្រាប់ហ្សិតស្មើជាមួយយើងកណនីទៅរកចុះឡើងចុះឡើងរក Z ឃើញ1.28គឺយើងប្របែកអា1.8ទៅជា1.2បូកជាមួយនឹង1.008ហើយយើងធ្វើចំណាល់កែងតាដារមក1.2ជាមួយនឹង1.00.03ទូលេខប៉ុណ្ណេះក៏ជាតម្លៃប្រហាក់ប្រហែលនឹង4 40%តាមមុខតាមមុខ អូខេតន់ណាណាតន់លោកគ្រូអូខេលំហាត់ទីនេះទុកឲ្យយើងធ្វើខ្លួនឯងអញ្ចឹងលំហាត់អីអស់ហើយលំហាត់ដូចតែគ្នាទេហ៎ លោកគ្រូអាឡៃហ្នឹងយើងយក0.5ហ្នឹងយកមកដក1%ដែលគេឲ្យរហូតដែរមែនលោកគ្រូមានជាទូទៅគេតម្លៃវាវានៅចន្លោះវាចេះបើសិនជាគេ ប្រាប់លើសពី50%ចាំយកមកបូកគាត់ណា បាទលោកគ្រូតន់អត់តន់បើគេប្រាប់ពីលើ50%យើងយកមកមកតែបើគេប្រាប់ក្រុម50%យើងយកមកដកបាទលោកគ្រូបាទនឹងឯងនេះលំហាត់ទី6អញ្ចឹងចេះរកបានទេអត់អីទេ4រកដូចគ្នាអាមួយ10អាមួយ15ទេដូចគ្នាទេអូខេចឹងថ្ងៃនេះយើងបានលទ្ធផលច្រើនព្រោះវិញ លោកគ្រូមិញខ្ញុំស្ដាប់បានលើស50%យកមកបូកឯងលោកគ្រូលើ50%ចាំបូកនឹង5បូកនឹងបើតិចជាងនឹងយើងយក0.5ដកវិញលោកគ្រូយ៉ាបាទអរគុណលោកគ្រូតានអរគ្នាហើយចឹងថ្ងៃ នេះជោគជ័យបានច្រើន តែចឹងមានប៉ុណ្ណឹងមានអីទៀតទេទីនេះយើង មានអីឆ្ងល់តើតើនៅមេរៀនមេរៀនអឺ normal លោកគ្រូខ្ញុំឆ្ងល់អឺតារាងតារាងកន្លះមិនតារាងមួយមិនលោកគ្រូតារាងមួយមកតារាងកន្លះវារត់តែ 0ទៅយើងតារាង1ចរត់2 5000ទៅអញ្ចឹងយើងយើងក៏អាចធ្វើបានដែរយើងបាយបញ្យលទៅរួចហើយយើងបូកជាមួយនឹង5000ទាំងអស់0.5000 ក៏ក្តារបងใส่ดูจอดนะจูดจอดนะใช่ไปจูดอยู่บ้านช้ำจูดอยู่บ้านช้ำจูดโกงจูดได้អញ្ចឹងយើងបោកបញ្ចូលគ្នាទៅ បូកមួយ5000ទៅនឹងមានន័យថាវាផ្ដើមចេញពីកន្លះទៅហើយផ្ដើមចេញពីកន្លះទៅគេហ្នឹងវាគេហៅតារាងមួយអញ្ចឹងណាយើងអាច មើលប្រែព្រោះវាប្រែប្រួលអញ្ចឹងរាល់ពេលដែលវា បូកគឺវាបូកកន្លះចូលហាដែលវារត់លើពីកន្លះហ្នឹងហើយអានេះគេបញ្ជាក់ពីកន្លះអញ្ចឹងចាប់ពីចំណុច0ទៅ z ចំណុច0នេះគឺទៅ z គេនិយាយទៅ z ទៅនេះ ចឹងពីដល់3ទៅ3រត់ទៅរត់តាមហ្នឹងចឹងវានៅចន្លោះនេះមួយជាហៀងហ្នឹងគឺកន្លះមួយខាងខាងសហ្នឹងកន្លះហើយមួយជាហៀងខាងនេះគឺកន្លះដូចគ្នានៅពេលដែលគេចង់បោកវាយើងវារត់រត់ដេញទៅស្ដាប់ថាគេបោកកន្លះហើយស្រាច់ហើយអញ្ចឹងបើសិនជាវាឃើញកន្លែងនេះអូហោអាកន្លះរកអាតារាងនេះហើយយកមកបោកកន្លះទៅឃើញនេះលើស50 70 80 90 100អញ្ចឹងណា អន្តរយើងមើលហើយយកទៅគុណបោកដកខ្លួនឯងដោយដៃខ្លួនឯងគិតបន្តិចទៅចេញហើយមិនអត់ទេហ្នឹងហើយគាត់បោកកន្លះចូលទៅបោកកន្លះចូលទៅចូលអាហ្នឹង5000អញ្ចឹងដល់ពេលវាមកលមកក្រឹក5000នេះ5040អានេះ85120ណា5អឺ160ដេញ ហូតដល់នឹងតារាង1អញ្ចឹងយើងអាច download បានណាមើលតារាង1ក៏បានមើលតារាងកន្លះក៏បានប៉ុន្តែប្រយ័ត្នតែគេរកអាខាងឆ្វេងឬក៏អាខាងស្ដាំហ្នឹងតិចជាងឬក៏ជ្រុងខាងស្ដាំអាហ្នឹងឃើញច្រើនជាងគេហើយខុសអាហ្នឹងប្រយ័ត្នហ្នឹងខុសច្រើនច្រើនខុសកន្លែងហ្នឹងលំហាត់បំណែកចែកនោះមកច្រើនគេបន្លំបន្លំត្រង់ថាតើយកមកបូកកន្លះឬក៏ដកកន្លះចំណុចហ្នឹងណាចាំខ្លួនឯង អូខេចឹងមានដល់ហ្នឹងទេលោកគ្រូលោកគ្រូមិញឃើញទី6មិញសិតវាអវិជ្ជមានណាលោកគ្រូអាហ្នឹងមិនវាចេញអវិជ្ជមានវិញលោកគ្រូបើយើងមើលតារាងលោកតែមើលតារាងវិជ្ជមានទៅហើយយកមកដកមកដូចធម្មតា Z នៅចន្លោះ15% customer to made less than time នេះ less than time គេបញ្ជាក់ less than អញ្ចឹងវាអវិជ្ជមានចេញចេញផ្នែកតូចណាហេតុអីបានអញ្ចឹងមានន័យថាគេរកផ្នែកខាងឆ្វេងគេរកផ្នែកខាងឆ្វេង less than សិតអញ្ចឹងវាចេញអវិជ្ជមានហើយនេះទី6កលឹះរបស់វាកន្លែងនេះ less than less time all uranium អូខេអឺគឺបញ្ចប់ប៉ុណ្ណឹងហើយសង្ឃឹមថាយើង អាចស្វែងយល់បន្ថែមទៀតហើយចាំជប់ជប់លោកគ្រូខ្ញុំសុំសួរតិចលោកគ្រូពេលលេសាទឹកតានេះលោកគ្រូខ្ញុំសុំសួរអាលំហាត់ទី5លោកគ្រូមកតួនេះអាកន្លែង x ស្មើនឹង1.28ហើយវងកញ្ចក់នឹង60នឹងបូក អឺ240ហើយបូកមិនបានចេញអឺ316ចេញ8ទេបងយ៉ានេះមកគុណមកមើលវា60គុណហ្នឹងមែនអត់ឃើញឃើញសញ្ញាវងកញ្ចក់អត់ដឹងគុណនេះសិតដេតាអត់ដឹង1.28គុណ60 បូក ជាមួយនឹង240មកអរគុណច្រើនលោកគ្រូនេះឃើញតែតារត់អរគុណយ៉ាងហ្នឹងគុណបញ្ចូលគ្នាបូកជាមួយប៉ុណ្ណេះមកឃើញហើយអស់ហើយចឹងណាអស់ហើយគ្រូ អូខេចឹងនឹងឯងចឹងតោះចឹងសុខសប្បាយហើយជួបគ្នាឱកាសក្រោយទៀតហើយសង្ឃឹមថាចាំមើលគ្រូហោនៅមកមេរៀនទៀត នៅមកមេរៀនទៀតយើងត្រូវអឺប្រឡងហើយអញ្ចឹងព្យាយាមហើយមើលគ្រូថតវីដេអូថតអីបន្ថែមឲ្យពួកយើងរៀនសូត្រឲ្យបានថែមទៀតសង្ឃឹមថាយើង ព្យាយាមរៀនឲ្យបានប្រកែហើយប្រឡងជាប់ទាំងអស់គ្នាណាកុំឲ្យប្រឡែងដៃអីណាហូរសម័យអនឡាញផងតែគូរវល់រឿងអាធ្វើវីដេអូធ្វើអីគ្រប់តែថ្នាក់ហ្នឹងវិលទៅមុខរហូតហើយឥឡូវឡើងខូចកុំព្យូទ័រមួយហើយកុំព្យូទ័រមហាយឺតមហា slow តហោមួយទៀតមកតាអឺចាំគ្រូ check attendance តាម Microsoft Teams អត់អីទេមើល អូហូ download ទៅហើយសិនលោកគ្រូអឺអ្នកឈ្មោះ Ran Sainet គាត់ថាគាត់ slow ចូលវារួចអឺអីទេតែមើលមើលគ្រូតាមដានមើលអ្នកណាចាញ់ខ្លះចូលខ្លះចាញ់ខ្លះចូលខ្លះមានដឹងហើយក្នុងនោះអូខេអញ្ចឹងហ្នឹងហើយសុខសប្បាយទាំងអស់គ្នាណាគឺបញ្ចប់ប៉ុណ្្នឹងចាស់បាទ ជំរាបលាលោកគ្រូជំរាបលាលោកគ្រូបាទជំរាបលាលោកគ្រូ